cái sai thôi này Hello, សួស្តីបងប្អូនបាទថ្ងៃនេះគឺខ្ញុំបង្ហាញបងប្អូនណាបាទអំពីការលាយចំណីហើយបាទទូនេះគឺជាទូមេរៀនណាបើសិនជាបងប្អូនចាំបាន បាទអញ្ចឹងអឺទូហ្នឹងគឺខ្ញុំបានធ្វើការបិទណាបិទថង់នេះបាទបិទថង់នេះណាដើម្បីវាស្វមប៉ុន្តែដោយសារលទ្ធផលវាធ្វើទឹកច្រើនហួសហេតុណាបាទទៅថ្ងៃហ្នឹងគឺខ្ញុំនឹងពំយកពកងហ្នឹងបាទយកទឹកហ្នឹងយកទៅជាក្បាលទឹកវាហើយលាយជាមួយនឹងបាទអឺសៅសណ្ដែកថ្មី បាទទាំងនេះគឺខ្សោយពីកស៊ូមកណាបាទចាស់យូរខែឆ្នាំហើយអូឡែងនេះបាទដែរបាទនេះខ្សោយទឹកច្រើនមែនតើនេះបាទចឹងយើងយកទៅយកទៅគីវាប្រកងនេះសឹងដល់អត់នេះហើយ มากเลยเฮ้ยบอกបាទអញ្ចឹងទឹកនេះគឺទឹកកស៊ូហ្មងណាសល់ពីកស៊ូមកអញ្ចឹងកស៊ូវាជាង1ខែចិត្ត2ខែបាទទឹកហ្នឹងណាមិនតិចទេ បាទអញ្ចឹងសម្រាប់បងប្អូនដែលចង់លាយចំណីណាពេលដែលបងប្អូនដាក់ទឹកស្ករហើយណាវាកើតទៅជាក្បាលទឹកបែបហ្នឹងអាហ្នឹងយើងអាចយកមកលាយចំណីបានបាទហើយវីតាមីនស្អីក៏មិនស្មើនឹងទឹកខ្មុំនឹងដែរបងប្អូនបាទចំណីដែលវាបំរុងទឹកហ្នឹងគឺសំខាន់ណាស់អញ្ចឹងប្រើហ្នឹងឯងក្នុងការលាយចំណីណាឲ្យវាវិញ បាទអញ្ចឹងក្នុងខែវស្សាខែភ្លៀងគឺយើងបានទឹកស្ករហ្នឹងដែលចាយយកទឹកខ្មុំហ្នឹងយើងកោសមកដើម្បីវាចំណីវិញ បាទមាញ់មាញ់នេះខ្ញុំឆ្កឹះបាទខ្ញុំឆ្កឹះអំពីគីអំពីអឺបាទទឹកអំពីធុងនោះមកមិញណាបាទនេះបានទឹកប្រហែលជា4 5លីត្រដែរណាបាទនេះបើយើងពូតទៅបាន4 5លីត្រណាឥឡូវយើងយកវាទៅលាយចំណីណាអូខេអឺបាទនេះទឹកខ្មុំដែលបងប្អូនបានឃើញខ្ញុំជាមិញណាដាក់ខ្ញុំគៀពីបកោនឹងមកឥឡូវខ្ញុំដាក់ទឹកខ្មុំណាដាក់ទឹកខ្មុំក្តាប់បើមកគិតជាក្តាប់ទេបាទដោយសារតែ បាទមានក្បាលទឹកក្បាយក្នុងហ្នឹងមានកម្មួយអីក្នុងហ្នឹងណាបាទហ្នឹងដាក់ប៉ុណ្ណឹងទៅអូខេបាទឥឡូវយើងនិយាយវានេះសិននេះនេះដាក់លម្អគ្នាមកបាទពាក់ក្រាក្រាប់ក្រាប់បាទក្រាប់ណាចាក់ខ្សែស្ដាយចូល អូខេឥឡូវដូចដែលខ្ញុំបានបង្ហាញបងប្អូនហើយចាឥឡូវលបាយចំណីដែលខ្ញុំបានលាយហ្នឹងឥឡូវខ្ញុំយកមកហើយបាទឥឡូវចាំមើលតើតាដាក់ទៅវាស៊ីអត់ណាបាទចំណីយើងទៅខាងនោះឥឡូវយើងដាក់ទៅក្នុងធុងនេះបាទធុងនេះវាជាធុងខ្លាំងបាទខ្ញុំប្រើរហូតដល់2ជាន់ណាបងប្អូនអូខេដល់លបាយយើងធ្វើហើយហើយណាឥឡូវដាក់ចាំមើលតើតាវាស៊ីអត់ណា បាទមុនដាក់បងប្អូនបាញ់ផ្សែងវាដែរណាបាញ់ផ្សែងវាឲ្យវាឲ្យវារត់ចេញតិចដើម្បីកុំឲ្យវានេះបាទកុំឲ្យវាភាពងាប់តែដាក់សង្កត់ទៅលើវាទៅងាប់បាទណាត់វាអូគាត់ដាក់ភ្លាមវាស៊ីភ្លាមនេះបាទទៅដាក់ភ្លាមស៊ីភ្លាមតើបាទនេះ បាទដាក់ទៅវាស៊ីភ្លាមបាទវាធ្វើការភ្លាមនេះបាទដាក់ទៅរោមឡើងមករោមនេះបាទនេះអូគាត់ដាក់ទៅឡើងមកខ្នាប់ដល់មកខ្នាប់នេះបាទនឹងលេងត្រូវហើយដាក់អញ្ចឹងត្រូវឃើញឡើងមកខ្នាប់ស៊ីអញ្ចឹងត្រូវហើយណាប់ស៊ី ដាក់ភ្លាមឡើងភ្លាមគេឡើងរួមឡើងចិត្ត